កូននេះឪពុកកូននៅទីកន្លែងណាណាក៏ដោយកូនចូលចាំទុកមិនត្រូវធ្វើខ្លួនឲ្យមានបញ្ហាត្រូវតែធ្វើខ្លួនឲ្យអស់បញ្ហាកុំរវល់ចាប់ទោសអ្នកដទៃហើយត្រូវតម្កល់ខ្លួនឯងទុកឲ្យប្រព្រឹត្ត មនុស្សល្អគឺមនុស្សដែលចេះទូលមានខ្លួនឯងកូនមេឪពុកកូនមិនត្រូវនិន្ទានិយាយអាក្រក់ពីក្រោយអ្នកដទៃឡើយព្រោះបើគេបានដឹងរឿងហើយគេរមែងមានទុកនិងខឹងក្រោតមករកកូនវិញទោះបីនៅចំពោះមុខក៏ដោយ បើកូនចង់និយាយអ្វីកូនត្រូវតាំងចិត្តមេត្តាឲ្យបានស្រួលព្រោះសិនសុំនិយាយកូនកុំភ្លេចគិតថាឪពុកម្ដាយគេឪពុកម្ដាយយើងបងប្អូនគេបងប្អូនយើងជាដើមនៅតែម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យ ប្រយ័ត្នសម្ដីកូនអ្នកឪពុកកូនកុំកបីកា សេចក្តីទុក្ខលំបាកឡើយក្នុងវ័យក្មេងកូនត្រូវរកសេចក្តីសុខជាមួយនឹងការរៀនសូត្រព្រមដោយរៀនដឹងរឿងជីវិតក្នុងវ័យកំឡោះរមុំកូនត្រូវរកនៅសេចក្តីសុខជាមួយនឹងការកសាងជីវិតរៀបចំជីវិតទៅតាមការចេះដឹងក្នុងពេលគ្រប់គ្រងផ្ទះកូនត្រូវរកសេចក្តីសុខជាមួយនឹងជីវិតគ្រួសារ ក្នុងវេជ្ជរាកូនត្រូវរកនៅសេចក្តីសុខជាមួយនឹងសេចក្តីស្ងប់ផ្លូវចិត្តការបាននៅបញ្ញានាំមកនៅសេចក្តីសុខកូននៃឪពុកកូនក៏បីនឹកជានិច្ចនៅពេលដែលកូនមានការធុញទ្រាន់ក្នុងការរៀនសូត្រសូមកូនគិតថាការរៀនសូត្រ ជាទ្វារចូលទៅរកសេចក្តីសម្រេចការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសុខការរៀនសូត្រជាទ្វារចូលទៅរកជ័យជំនះវិជ្ជាទុកជាភ្នែកការប្រព្រឹត្តទុកជាចិន្តាកូនអ្នកឪពុកបើកូនប្រាថ្នាជាមនុស្សល្អកូនគួរដឹងពេលវេលានិងគួរបប្រតិបត្តិឲ្យត្រូវពេល ដល់ពេលញ៉ាំកូនត្រូវញ៉ាំដល់ពេលគេងកូនត្រូវគេងដល់ពេលក្រៅកូនត្រូវក្រៅដល់ពេលរៀនកូនត្រូវរៀនដល់ពេលលេងកូនសំលេងដល់ពេល ូននៅឪពុកបើកូនជួយខ្លួនឯងមិនបានអ្នកខុសគឺពុកនិងម៉ែតែបើកូនជួយខ្លួនឯងបានអ្នកដែលសប្បាយចិត្តជាងគេគឺឪពុកម្ដាយរបស់កូននឹងឯងពេលមានបញ្ហាទាក់ទងនឹងកូនត្រូវកូនរកហេតុនៃបញ្ហាហើយយកមកពិចារណាកែខៃ កូនត្រូវដោះស្រាយបញ្ហាដោយបញ្ញាកុំដោះស្រាយបញ្ហាដោយការខឹងក្រោធលើសោះនៅពេលខឹងមនុស្សយើងតែងតែល្ងងកូននៃឪពុកកូនកុំជាម្ចាស់បំណុលព្រោះធ្វើឲ្យកូនឯងជាទុក្ខ កូនកុំចូលចិត្តខ្ចីរបស់របរប្រើប្រាស់សម្ពុតក្រអាយនៃអតីកូនត្រូវចាត់ចែងត្រៀមរៀបចំឲ្យមានព្រមបើមិនមាននឹងមិនចាំបាច់ទេ គឺមិនត្រូវប្រើនៅរបស់នោះឡើយមេរយាទល្អជាសម្បត្តិដ៏ប្រពៃកូនមេឪពុក បើកូនមិនចង់ឲ្យបែកមិត្តកូនកុំខ្ចីប្រមិត្តឯការចូលចិត្តសុំរឹតតែកុំណាស់ទៅទៀតការលួចរបស់អ្នករតីខុសទាំងច្បាប់ខុសទាំងសិលធម៌កូនចូលចាំទុកថាទ្រព្យសម្បត្តិមាសប្រាក់របស់យើងចៅអាចលួចយកទៅបានតែចំណេះវិជ្ជានៅជាប់ជាមួយនឹងខ្លួន អ្នកណាក៏លួចយកទៅមិនបានដែរវិជាជាកំណត់ជាប់នឹងខ្លួនកូនអ្នកឪពុកកូនកុំទៅផ្ទះគេញឹកញាប់ពេកព្រោះគេអាចធុញទ្រាន់មិនចង់ទទួលរឿងនេះកូនអាចសង្កេតបានខ្លួនឯងបានអ្នកណាមកផ្ទះយើងញយញយកូនក៏មិនពេញចិត្តដែរព្រោះឆ្នេះកូនមានឪពុកកុំទៅផ្ ផ្ទះគេលឹកញាប់ពេកទៅរកគេឲ្យគេត្រេកអរនេះជាដំណើររបស់មនុស្សល្អកូននៃឪពុកបើកូនទៅផ្ទះអ្នកដទៃកុំចូលបន្ទប់ដេករបស់គេវាតែគេអនុញ្ញាតការចូលទៅហើយកុំរវីមរវាមរុះរើអ្វីឡើយ ហើយកូនមានតួនាទីសរសើរនៅអ្វីដែលកូនគួរសរសើរនាទីរបស់កូនក្នុងឋានៈជាភ្ញៀវគឺ1សម្ដែងការគោរពដល់បុគ្គលជាធំដែលគួរគោរព2ឲ្យការស្និទ្ធស្នាលនិងភាពជាមិត្តដល់អ្នកតូច3ឲ្យការរីករាយដល់ម្ចាស់ផ្ទះ ឬម្ចាស់កន្លែងនោះដោយពាក្យសរសើរត្រូវប្រយ័ត្នក្នុងការរិះគន់និន្ទានៅរឿងអ្វីមួយភ្ញៀវល្អដូចជាផ្កាដែលគេចូលចិត្តកូននៃឪពុកការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អបើកូនទៅណាមកណាកុំឲ្យគេរងចាំ មុននឹងកូនទៅទីណា កូនត្រូវប្រាប់អ្នកធំក្នុងផ្ទះឬក្នុងកន្លែងនោះកាលគេបានដឹងហើយគេនឹងជួយទំនុកម្រងកូនក្នុងកិច្ចការដែលចាំបាច់សុជីវធម៌កើតមកពីការក្រែងចិត្តអ្នកដទៃកូននៅឪពុកកូននៅទីណាក៏ដោយមិនត្រូវសាងសត្រូវឡើយ បើកូនជាមិត្តនឹងមនុស្សគ្រប់គ្នាមនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរកូនចូលនឹករលឹកជានិច្ចថានៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយចូលកូនកំពេញចិត្តធ្វើឲ្យគេស្អប់ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃឡើយ សាងមិត្តកុំសាងសត្រូវកូនមានឪពុកបើអ្នកដតីធ្វើខុសមកលើកូនចូលកូនកុំយកកំហឹងទៅទុកទោសឲ្យសោះកូនត្រូវឲ្យអភ័យហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើនបើកូនរកអំពើល្អរបស់គេមិនឃើញទេ កូនត្រូវតែអាណិតគេ ព្រោះគេកំពុងតែមានគ្រោះកាយជកូនមេឪពុកចាំទុកថាគេមានផ្នែកបែកមិនល្អកូនកុំខ្នឹះកូនត្រូវជ្រើសរើសយកសល្អគេមានជាប្រយោជន៍ខោចប្រកម្មឈ្មោះនិទានខុសប៉ុន្មានជាបាបប្រគ្រោះរបស់គេ ការគ្រប់គ្រងចិត្តនាំមកនូវសេចក្តីសុខកូនអ្នកឪពុកកូនកុំឆ្លោះជាមួយអ្នកដទៃកូនកុំនិយាយអាក្រក់ពីគេកូនកុំមើលងាយមើលថោកដល់អ្នកណាអ្នកណាឡើយកូនកុំខឹងក្រោតដាក់អ្នកដទៃងាយងាយបើកូនខឹងកូនត្រូវដើរទៅងូតទឹក ទៅអានជាភៅហើយកូនត្រូវតន្ទិញពាក្យថាឲ្យអភ័យឲ្យអភ័យអភ័យទានជាទានដល់ប្រសាកូនមានឪពុកកូនត្រូវជួយអ្នកដទៃជួយដោយស្មោះត្រង់ជួយដោយការនិយាយជួយដោយការប្រឹក្សាជួយដោយកម្លាំងកាយក្នុងការងារដែលត្រឹមត្រូវការជួយអ្នកដទៃធ្វើឲ្យកូនបានសុខបាយចិត្ត នៅពេលដែលការងារបានសម្រេចទឹកចិត្តល្អគឺជាទីប្រាថ្នារបស់មនុស្សក្នុងលោកអើសូមឲ្យកូនមានទឹកចិត្តល្អដល់មនុស្សសត្វទាំងឡាយទឹកចិត្តល្អប្រៀបដូចជាទឹកបរិសុទ្ធកូនមានឪពុកឪពុកម្ដាយមានតែចាស់ទៅ នឹងនៅចិញ្ចឹមកូនរហូតមិនបានឡើយកូនត្រូវរកវិជាជួយខ្លួនឯងបើកូនបានសុខឪពុកម្ដាយសប្បាយចិត្តណាស់ពុកនិងម៉ែតែប៉ុណ្ណេះចេះតែចាស់ប្រកបណាស់ច្បាស់ជាប្រត់ខត់មិនបាន កូនត្រូវខំនាំវិជាមកដាក់ប្រាំទើបកូនបានទីពំនឹងពឹងអាស្រ័យ មនុស្សអត់ទេជាដូចនាវាអត់ចង្កល់កូនមានឪពុកកូនចូលអប់រំចិត្តឲ្យចេះព្រមទទួលនៅសេចក្តីពិតនៃជីវិតកូនមិនចាំបាច់ចង់ឲ្យអ្វីអ្វីនៅដដែលនោះទេព្រោះវាមិនបានដូចចង់ឡើយហើយការមិនបានដូចចង់ក៏ជាទុកចូលកូនចាំទុកថា ដរាបណាមនុស្សយើងមិនតន់ស្លាប់ទេដរាបនោះមនុស្សយើងរមែងបានជួបនៅរបស់ដែលប្រែប្រួលរហូតជានិច្ចមិនទំនាស់នឹងរបស់ពិតទៅបានសុខកូនមានឪពុកបើកូនស្អប់គេខ្លាំងកូនក៏មានទុក្ខខ្លាំងដែរបើកូនស្អប់គេតិចកូនក៏មានទុក្ខតិចដែរបើកូនមិនស្អប់គេទេកូនមិនមានទុក្ខឡើយ ការស្អប់គ្នានឹងគ្នាធ្វើឲ្យលោកនេះមានការបែកបាក់ព្រោះវាជាការទំលាយគ្នានៅក្នុងលោកទាំងមូលចូលកូនកុំក្រោតកុំស្អប់គ្នាឡើយចូលកូនគិតថា ក្រោតគឺល្ងងមកហើយគឺឈួតមិនក្រោតល្អជាងនឹងបានជាអ្នកមិនល្ងងមិនឈួតបុរាណបានពោលថា បើឆ្កែខំកុំខំឆ្កែវិញកូនមានឪពុកមាសប្រាក់ដែលម៉ែឪរកមកឲ្យកូនសម្រាប់សិក្សារៀនសូត្រសូមឲ្យកូនចាយវាយ៉ាងប្រយ័ត្នកុំកបីខ្ជិះខ្ជាយឡើយចេះញ៉ាំចេះប្រើចេះទុកដាក់ជាដើមដូច្នេះកូនរមែងមិនលំបាក ហើយតទៅកូននឹងអាចជួយអ្នករតីបានទៀតផងគំនិតចាត់ទុកជាលេខ1ជំនួយចាត់ទុកជាឧបករណ៍កូនមេឪពុកព្រះសម្មាសម្ពុទ្ធបានទូលមានទុកមកថាយើងសាច់គប់មនុស្សយ៉ាងណាយើងក៏ជាមនុស្សយ៉ាងនោះដោយនិទានអំពីសັບសេកមួយគូសេកមួយទៅនៅនឹងតាបោះ សត្វព្រែកមួយទៀតទៅនឹងនឹងពួកចៅដោយតែឪធ្លាប់បាននិទានឲ្យកូនស្ដាប់ហើយគឺថាសេកមួយល្អសេកមួយអាក្រក់កូននឹងខ្សែគប់ជាមួយអ្នកណាត្រូវឲ្យប្រយ័ត្នប្រយែងកូនត្រូវគិតជាលេខថានឹងមិនយកសម្រាប់តាមមនុស្សអាក្រក់ឡើយមិនខ្សែគប់មិនមែនបានន័យថាស្អប់ទេ កូននេះឪពុកកូននឹងរស់នៅក្នុងលោកនេះ បានយ៉ាងមានសេចក្តីសុខដោយមេត្តាឲ្យសេចក្តីស្រឡាញ់និងប្រាថ្នាល្អចំពោះមិត្តករណាជួយមិត្តមិនសង្ឃឹមការតបស្នងមុទិតាត្រេកអរតាមនៅពេលអ្នកដទៃបានសម្រេច ឧបេក្ខាមានការសម្លឹងជាកណ្ដាលដោយស្មារតីនៅពេលជួយអ្វីគេមិនបានព្រោះសត្វលោករមែងប្រព្រឹត្តទៅតាមកម្មម្យ៉ាងទៀតកូនកុំញុះញង់ឲ្យគេតោះទែងគ្នាព្រះមវិហារជាជំរក់ដ៏ប្រសើររបស់ចិត្តកូននៃឪពុកកូនសាកសង្កេតមើលនឹងឃើញថា សេចក្តីទុកវានឹងមកជួបយើងដោយមិនដឹងខ្លួនជាមុនព្រោះដូច្នេះយើងត្រៀមប្រឈមមុខជាមួយនឹងវា ដោយការរៀនឲ្យស្គាល់សេចក្តីទុកការបើសេចក្តីទុកមកដល់ត្រូវចេះកែខៃស្ថានភាពបានល្អឡើងហើយត្រូវគិតថា វានឹងកន្លងទៅ កូនមេឪពុកត្រូវប្រាប់ខ្លួនឯងថាយើងកើតមកដើម្បីដោះស្រាយនៅសេចក្តីទុក្ខបើកូនធ្វើគ្រប់យ៉ាងដោយសុចរិតប្រាថ្នាល្អដល់អ្នកដទៃហើយកូនមិនបន្ទោសខ្លួនឯងឡើយកូនមេឪពុកចំណងជាធម្មជាតិដែលកើតឡើងតាមគ្រាចំណងធ្វើឲ្យកូនកើតទុក្ខ បើកូនចង់ច្រើនកូនមានទុកច្រើនបើកូនចង់តិចកូនមានទុកតិចបើកូនមិនចង់ទេកូនក៏មិនមានទុកដែរប៉ុន្តែបើកូនចង់យ៉ាងត្រឹមត្រូវសេចក្តីចម្រើននឹងមានដល់កូនចង់ស្វែងរកចំណេះមកដាក់ខ្លួនចង់កសាងខ្លួនឲ្យបានជាមនុស្សល្អជាដើមគឺជាចំណងយ៉ាងត្រឹមត្រូវប៉ុន្តែអើសូមប្រដាំ សូនត្រូវមានចិត្តត្រជាក់ហើយគិតឲ្យល្អកូនអ្នកឪពុកពេលកូនយល់ព្រមឬសន្យាជាមួយអ្នកណាកូនត្រូវគិតឲ្យស្រួលបួលកុំរសេមរសាមកូនត្រូវឲ្យច្បាស់លាស់ក្នុងការងារសុចរិតហើយត្រូវប្រព្រឹត្តតាមសន្យាកូនកុំជាមនុស្សលេះលោះឡើយ បើកូនធ្វើខុសកូនត្រូវចេះសូមអភ័យទោសរួចហើយកូនត្រូវតែប្រឹងប្រែងកុំឲ្យខុសលើក្រោយទៀតកុំខុសទុកជាគ្រូតែកុំខុសដដែលដដែលកូនមេឪពុកកូនចូលចាំទុកថាការអនុគ្រោះដល់ក្រៃលែងជាទីបំផុតគឺការឲ្យអភ័យ រីឯការទទួលដែលសំគួរបំផុតសម្រាប់នោះយើងគឺការទទួលធម្មទានដើម្បីយកមកបរិបត្តិធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌កូនអ្នកឪពុកសេចក្តីអត់ធន់ចំពោះការសិក្សារួចការចេះដឹង ប្រសើរជាងសេចក្តីអត់ធន់ចំពោះភាពតល់ក្រោយ កូនរបស់ឪចូលអត់ធន់នឹងការប្រឹងប្រែងតស៊ូក្នុងការសិក្សារៀនសូត្ររៀនដឹងរបស់ផ្សេងផ្សេងនៅជុំវិញជីវិតហើយនាំយកការចេះដឹងមកប្រកបការងារដើម្បីកុំឲ្យជួបប្រទេសនៅភាពក្រលំបាកនិងដែលជាការសំខាន់ណាស់ទៅទៀតនោះគឺកូនអាចនឹងជួយអ្នកដទៃបាន កើតមកជាមនុស្សត្រូវកសាងសមត្ថភាពកូនមានឪពុកវិធីដែលនឹងធ្វើឲ្យកូនបានជាមនុស្សឆ្លាតនិងចេះដឹងសពគ្រប់នោះមិនជាការលំបាកឡើយគឺគ្រាន់តែកូនអានពីភៅរាល់រាល់ថ្ងៃហើយនៅពេលអាននោះកូនត្រូវមានចិត្តតាំងមមផងការអានពីភៅជាអង្គប្រកបមួយខាងក្រៅ នៅមានអង្គប្រកបមួយទៀតដែលជាខាងក្នុងគឺយោនិសោមនសិកាបានដល់ការពូកែគិតក្នុងហេតុផលអង្គប្រកបទាំងពីរនេះនាំឲ្យបានចម្រើននៅបញ្ញាកូនមេឪពុកកូនចូលចាំទុក្ខាសេចក្តីទុកនោះឯងវាខ្លាចស្នាមញញឹមណាស់គ្រាន់តែកូនញញឹមតែបន្តិចប៉ុណ្ណោះ សេចក្តីទុកក៏គេចខ្លួនបាត់ទៅហើយតែកូនដឹងទេថាសេចក្តីទុកនោះវាចូលចិត្តអ្វីគឺសេចក្តីទុកចូលចិត្តមនុស្សណាដែលសម្លឹងមើលលោកនេះក្នុងផ្នែកអាក្រក់ដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនេះក្នុងផ្នែកល្អផ្នែកល្អបំផុតក្នុងលោកគឺសេចក្តីពិតសេចក្តីពិតមានរសឆ្ងាញ់លើសអស់រសទាំងពួង កូនមានឪពុកពេលវេលាមិនខ្លាប់នៅស្ងៀមឡើយកូនឪក៏ដូចគ្នាដែរកុំបញ្ឈប់ការព្យាយាមឲ្យសោះព្រោះបើកូនឈប់ព្យាយាមពេលណាជីវិតកូនក៏ដូចជាស្លាប់ពេលនោះដែរឬដូចជានាឡិកាដែលអស់ថ្មវារមែងងាប់គឺឈប់ដែរអញ្ចឹងឯងព្យាយាមនាំឲ្យឆ្លងរួចពីអន្លង់ទឹក កូនមានឪពុកបើកូនរងចាំនៅអ្វីមួយកូនត្រូវមានចិត្តត្រជាក់ជាប្រក្រតីកូនត្រូវជាមនុស្សចេះអត់ធន់រងចាំបានដោយមិនអន្តេសាមិនមានមនុស្សណា ក្នុងលោកនេះដែលមិនឆ្លប់រងចាំនោះឡើយព្រោះការរងចាំជាសន្តាននៃចិត្តរបស់មនុស្សគ្រប់គ្នា តែសូមឲ្យកូនពូកែក្នុងការរងចាំកូនត្រូវរករបស់ណាដែលមានប្រយោជន៍ដល់ជីវិតធ្វើកំដរក្នុងរវាងការរងចាំនោះទៅដូចជាការអានសិភៅឬការសរសេរអត្ថបទកំណាព្យជាដើមកុំទំនេរក្នុងកិច្ចការព្រោះថាពេលវេលាមិនសម្បូរឡើយកូនអ្នកអរគុណ ជើកូនដឹងទុកជាមុនចោះថារបស់4យ៉ាងជារបស់ធំបានដោយលំបាកជារបស់ដែលមិនងាយសូមបានតាមបំណងឡើយគឺ1សូមមាសប្រាក់ទ្រព្យសម្បត្តិ2សូមយសនិងបរិវារ3សូមការរស់នៅអស់កាយយូរអង្វែង4 ក្រោយពីស្លាប់សូមឲ្យបានទៅកាន់សុគតិភពទាំង4នេះកូនមេះឪពុកមិនត្រូវសូមពីនរណាឡើយតែត្រូវតែធ្វើយកដោយខ្លួនឯងអ្វីអ្វីក្នុងលោកក្រមែងកើតអំពីហេតុកូនមេះឪពុកកូន ចូលចាំទុកថាគ្រប់យ៉ាងកើតពីការធ្វើរបស់យើងបើកូនធ្វើល្អកូននឹងបានទទួលផលល្អបើកូនធ្វើមិនល្អទេកូនក៏នឹងបានទទួលនៅផលមិនល្អដែរពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នៅតែត្រឹមត្រូវនិងពិសោធន៍បានគ្រប់ពេលវេលា លោករមែងប្រព្រឹត្តទៅតាមកម្មកូនមានឪពុកឪពុកធ្លាប់ចាញ់អ្នកដទៃប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេ កូនមានឪពុកក៏ដូចគ្នាដែរទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយហើយកូនឪនឹងបានឈ្នះកាលដែលកូនឪបានឈ្នះចូលកូនកុំមើលងាយអ្នកចាញ់ឲ្យសោះ ព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាអ្នកឈ្នះតែងប្រទេសនៅទីអ្នកចាញ់រមែងដេកជាទុកដូច្នេះយកកូនចាំទុកថាមិនមានការតស៊ូណាឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយកូននៅឪពុក តែកូនមាននឹកឃើញសេចក្តីស្រឡាញ់របស់ម៉ែមកលើកូនដែរទេម៉ែបានដាក់ទានឲ្យកូនជានិច្ចរាល់ថ្ងៃម៉ែព្រមទទួលការលំបាកគ្រប់យ៉ាងជំនួសកូនម៉ែរងចាំបំរើកូនជានិច្ចតាំងពីកូនកើតមកម៉ែបំបាយដកកូន ថ្នមកូនចិញ្ចឹមកូនជានិច្ចម៉ែភ័យញើអស់សពខ្លួននៅពេលដែលកូនឈឺម្ដងម្ដងម៉ែជាគ្រូបង្រៀនកូនឲ្យចេះជប់នោមចេះហូបចប់ចេះស្លៀកពាក់បង្រៀនកូនឲ្យចេះអង្គុយចេះឈរចេះដើរចេះនិយាយឡាក់ម៉ែជាគ្រូបង្វឹកគ្រប់យ៉ាងតាំងពីកូនកើតមកម្ល៉េះ ម៉ែទិញរបស់ឲ្យកូនលេងទិញនំឲ្យកូនញ៉ាំម៉ែជួយរៀបចំឧបករណ៍សិក្សាឲ្យកូនម៉ែជាធនាគារបើកប្រាក់ឲ្យកូនគ្រប់ពេលម៉ែជួយរៀបចំឲ្យកូនបានសុខស្រួលគ្រប់យ៉ាងម៉ែបានអប់រំកូនឲ្យមានកិរិយាមេរយាទល្អម៉ែបានទូលមានកូនគ្រប់យ៉ាង ចំពោះកិច្ចការប្រចាំថ្ងៃម៉ែជាយាមដាស់កូនឲ្យក្រោករៀងរាល់ព្រឹកម៉ែប្រាប់ឲ្យកូនងូតទឹកម៉ែដោះក្អែលឲ្យកូនម៉ែសិតសក់ឲ្យកូនតែងខ្លួនឲ្យកូនម៉ែដឹកនាំឲ្យកូនចេះសុភាពរាបសារម៉ែដាស់តឿនកូនកុំឲ្យនិយាយអាក្រក់ម៉ែរំលឹកកូនគ្រប់យ៉ាង និងគ្រប់ពេលវេលាកូនមេឪពុកកូនត្រូវចាំទុកចូលកូនកុំប្រព្រឹត្តខ្លួនជាមនុស្សអួតមានជីវិតយើងរស់នៅបានសុខមិនមែនព្រោះមានទេតែយើងមានជីវិតរស់នៅជាប្រក្រតីក្នុងសេចក្តីសុខទៅបានព្រោះមានការអត់ធន់ស្មោះត្រង់ ម៉ត់ចត់ម៉ត់ជាប់ជាជាមមិនតម្កើងខ្លួននិងជាមនុស្សកតញ្ញូមនុស្សមិនមែនមានអាយុវែងព្រោះត្រកឡើយកូនអ្នកឪពុកកាលណាកូនឃើញអ្នករតីមានត្រកជាងយើងចូលកុំអ៊ីសាចំណៃនឹងគេ កូនចូលមើលអ្នកដែលក្រជាងយើងផងគឺមានច្រើនណាស់ ជួបកូនត្រេកអរជាមួយអ្នកដែលមានជាងយើងពេលណាកូនឃើញអ្នកដទៃក្រលំបាកជាងកូនចូលមានមេត្តាកុំសម្លុតទំហែងអ្នកដែលក្រីក្រលំបាកនោះឡើយកូនត្រូវជួយគេតាមដែលអាចជួយទៅបានមនុស្សល្អឬមិនល្អមិនបានវាស់គ្នាដោយមានដោយក្រនោះទេ គឺត្រូវវាស់គ្នាដោយទឹកចិត្តវាស់ដោយការប្រព្រឹត្តកូនមេឪពុកចូលកូនពិចារណានៅកំណាព្យនេះរូបសល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយ កូននេះឪពុកចូលកំភ្លេចភួថ្លៃជាងតិចនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនណើយព្រះធัวមិនចេះឈឺបើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសច្ចរិតចិត្តកូនភ្លឺ ជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេ ចិត្តភ្លឺភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុកបានចិត្តល្អមិនជរាព្រះធម្មាមិនចេះឈឺខាត់ចិត្តឲ្យបានភ្លឺមានពន្លឺផុតក្តីស្លាប់កូនមេឪពុក ឪពុកម្ដាយសប្បាយចិត្តណាស់ដែលបានឃើញកូនប្រព្រឹត្តល្អប៉ុន្តែឪពុកម្ដាយក៏ខូចចិត្តណាស់ដែរព្រោះតែកូនប្រព្រឹត្តមិនល្អចូលកូនពុកកុំបណ្ដោយឲ្យចំណងដែលចង់មានចង់បាន និងចង់រស់អូសទាញកូនទម្លាក់ជ្រោះនៃសេចក្តីវិនះឡើយអើសូមឲ្យកូនមានសម្បជញ្ញៈកសាងខ្លួន កូនមានឪពុកបើកូនស្រឡាញ់ម៉ែឪនឹងការកូនពិចារណាទៅហើយបានដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដល់ក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អឪពុកសូមប្រគល់ពាក្យទាំងនេះឲ្យដល់កូន1 កូនចូលចាំទុកថាការមិនតស៊ូក្នុងករណីខ្លះគឺជាវីរភាពដ៏ធំធេងក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀត2កូនចូលកំរើសយករបស់ដែលពេញចិត្តដោយអំណាចនៃចំណងរបស់ខ្លួន តែកូនត្រូវរើសយកនៅរបស់នោះនោះដោយសតិបញ្ញា3 កូនត្រូវពិចារណាដល់ប្រយោជន៍និងទោសនៃរបស់នោះមុននឹងសម្រេចចិត្តថាយក3កូនត្រូវកុំក្រោតខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ ឲ្យបានពិតប្រកបតែប៉ុណ្ណោះ4កូនត្រូវដឹងថាក្នុងលោកនេះកម្ររោគអ្នកដែលចេះត្រេកអរនិងពាក្យបន្ទោសណាស់ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះដៀលឲ្យអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកមករកវិញ នឹងមានបើចាយណាស់រឹតតែអស់ណាស់ចំណែកទៅជាវិញនោះរឹតតែប្រើរឹតតែចម្រើន6កូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមេដាបេដាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូន7 កូនចូលធ្វើគ្រប់យ៉ាងដោយសុចរិតការបើមានសុចរិតចិត្តរមែងស្អាតតែបើមាននៅទុច្ចរិតវិញចិត្តរមែងសានមក8ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយប្រគល់ឲ្យកូននោះទេចំណេះដឹងនឹងការប្រព្រឹត្តល្អតែប៉ុណ្ណោះ ដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់9ចង់បំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខ10អ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ការឲ្យអភ័យដល់សត្រូវគឺជាការសាងមិត្ត 11បើអ្នកដតីបោកបញ្ឆោតយើងយើងអាចដឹងបានដោយងាយនិងដោះស្រាយក៏បានដោយងាយដែរតែបើកូនបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយកម្រណាស់តែ12កូនចូលចាំនៅអ្វីដែលគួរចាំចូលភ្លេចនៅអ្វីដែលគួរភ្លេច គួរធ្វើនៅអ្វីដែលគួរធ្វើនឹងត្រូវដឹងថាការងារណាដែលគួរធ្វើមុនការងារណាដែលគួរធ្វើក្រោយ13ប្រសិនបើកូនដួលព្រោះការឈានដើរទៅខាងមុខវាប្រសើរជាងកូននៅឈួតត្រឹងមួយកន្លែងព្រោះបើកូនឈួតត្រឹងមួយកន្លែង កូននឹងដួលនៅត្រង់កន្លែងនោះឯងហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាទួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីទ្រាំគឺការអត់ធន់តស៊ូ14មិនថាមនុស្សឬសត្វទេរិឆាន សុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទន់ភ្លន់កូនមេឪពុកក៏ដូចគ្នាគួរនិយាយពាក្យទន់ភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃវិញកាលបើកូនទន់ភ្លន់ដាក់អ្នកដទៃអ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរ 15ភ្លេចអ្វីអាចភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដតីក៏ខូចចុះតែត្រូវប្រយ័ត្នកុំឲ្យខ្លួនជាមនុស្សខូច16ការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តរបស់ខ្លួនកូនឯងផង តើនឹងឲ្យអ្នករតីធ្វើនៅអ្វីអ្វីត្រូវចិត្តរបស់កូនបានរហូតនោះយ៉ាងដូចម្តេចទៅការកូនគិតឃើញដូច្នេះហើយកូននឹងមិនខឹងក្រោធជាមួយអ្នករតីឡើយ17កូនមេឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវបានទទួលយ៉ាងនោះ តែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើង មិនចេះទទួលយកនៅឱកាសនោះមកកសាងខ្លួន ឬយកមកកែខ្លួនទៅប៉ុណ្ណោះឯង18កូនចោលអ្វីផ្សេងបាន តែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះ ព្រោះក្នុងលោកនេះមិនមានអ្នកណាជាទីពឹងរបស់កូនក្រៅពីខ្លួនកូនឯងឡើយ19កូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ខ្លួនឯងបានជាចបាយនាយលើខ្លួនឯងមិនមែនមានតណ្ហាឬសេចក្តីក្រោធខឹងជាចបាយនាយឡើយ20កូន កើតមកជាមនុស្សហើយត្រូវជាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុតព្រោះកូនមិនងាយបានជួបនៅឱកាសល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិលចង់ឆ្លងចាក់ទុកត្រូវកំខ្ជិលខូចខិលដឹងខុសត្រូវកែខ្លួន 21មានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯងដែលអាចរក្សាខ្លួនទុកឲ្យប្រពៃបានកូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្នប្រយែងជាទីបំផុតព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយ22កូនត្រូវដឹងថាក្នុងលោកនេះ រមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់កាលបើកូនអត់ធន់បានកូននឹងសម្រេចផលល្អប្រៀបដូចឆ្នាំគ្រុននៅពេលញ៉ាំវារមែងល្វីងប៉ុន្តែផលរបស់វាគឺត្រជាក់ខ្លួនបាត់គ្រុនភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រានឈានធ្លាក់រណ្ដៅ បើបានជាផ្លត់មិនតន់ធ្លាក់ជ្រៅប្រឹងឡើងណាស់ទៅគំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុខសួន តែទោះយ៉ាងណាកុំឲ្យខូចស្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រានក្នុងវត្តសង្សារព្រោះក្នុងលោកនេះអត់មាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយ ដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមកមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដូចខែខាងខ្នើខន្តីដូចឆ្នាំលេបជាប្រចាំរសជាតិល្វីងឆើត លំបាកត្រង់ណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់ហោង23បុរាណបានពោលថាចៅលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់លបែងខ្នល់ចាញ់លបែងខ្នល់មិនស្មើនឹងជាប់គ្រឿងញៀន ចោលប្លន់នៅសល់ផ្ទះអស់ប្រាក់មាសមិនជាអ្វីឆេះផ្ទះនៅសល់ដីអត់បាយឆីដីលក់បានចាញ់លបែងនៅជីវិតបើចេះគិតវិលវិញស្កានមានឆ្នាំប្រចាំប្រានកែលែងបានស្លាប់ទាំងរស់24មេឃុំចូលចិត្តរបស់ក្រអូបរបស់ផ្អែម ហើយចំណែកសាក់រុយវិញរមែងចូលចិត្តរបស់ស្អីរបស់រលួយកូនអ្នកឪពុកបើកូនចូលចិត្តរបស់ដែលមិនល្អគឺខ្សែគប់មនុស្សមិនល្អគិតមិនល្អនិយាយមិនល្អធ្វើមិនល្អនឹងទៅតាមស្ថានទីដែលមិនល្អហើយ កូនក៏ប្រៀបដូចជាសត្វរុយចឹងឯងបើកូនគិតល្អនិយាយល្អធ្វើល្អគប់មិត្តល្អនឹងទៅកាន់ទៅស្ថានទីណាដែលល្អល្អកូនក៏ប្រកបដូចជាមេឃុំដោយចិត្តបើកូនជាមេឃុំកូននឹងរមែងបានជួបជាមួយនឹង គឺជាសត្រូវខាងក្នុងទាំងដែលកើតឡើងអាស្រ័យចិត្តណារមែងដុតនៅចិត្តនោះត្រៀបបីដូចជាភ្លើងអាស្រ័យអស់ណារមែងដុតនៅអស់នោះឲ្យខ្ទេចខ្ទីយ៉ាងនោះដែរពុទ្ធហੰសរណੰខេចហាមិតហំមំសង្ឃហੰសរណੰខេចហាមិ សូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តទៀតណាសូមអនុមោទនា thank you